យើងមិនទៅបៀតបៀនអ្នកដតីទេណាមេត្តាករណាអាណិតស្រឡាញ់ឲ្យគ្រប់គ្នាបានសេចក្តីសុខប៉ុន្តែដល់ទៅពេលចិត្តនឹងក្រោតខឹងអានឹងវាទៅតាមសភាពនឹងចឹងតែកាលណាខឹងក្រោតទៅវាចិត្តតែមានបំណងនិយាយអីឲ្យគេឈឺចិត្តមានពាក្យ បញ្ចុះបន្សោកមាន ពាក្យតកោះបោះបោកវាកើតឡើងទៅតាមតោសៈនឹងឬក៏ធ្វើនៅអំពើអ្វីអ្វីគឺដើម្បីឲ្យអ្នកដតីនឹងឯងដល់នៅសេចក្តីវិន័យណាដល់នៅសេចក្តីទុកលំបាកចឹងទៅអាហ្នឹងគឺយើងត្រូវប្រយ័ត្ននៅពេលដែលតោសៈកើតឡើងហ្នឹងវាមានវិបលាស់គឺថាវាដោផ្លាស់ វាប្រែប្រួលអំពីចិត្តដែល យើងមិនមានការខឹងក្រោធចឹងបានយើងត្រូវអប់រំនៅមេត្តាចិត្តហើយមាននៅសេចក្តីអត់ធន់មាននៅបញ្ញាឲ្យសម្រេចបានទៅជាការឲ្យអភ័យឲ្យការមិនមានភ័យដល់អ្នកដទៃ នឹងគឺពុទ្ធបរិស័ទយើងគុណចាស់ញាតិញោមនឹងបានរស់នៅជាសុខព្រោះតាមពិតបើយើងឲ្យអភ័យដល់អ្នកដតីមិនបាន គឺយើងត្រូវតែឲ្យខ្លួនឯងដែរត្រូវតែគិតឲ្យខ្លួនឯងមិនមានភ័យមិនមានសេចក្តីទុក្ខមិនមានសេចក្តីលំបាកមិនមាន ការតានតឹងមិនមាន ការចង្អៀតចង្អល់ក្នុងចិត្តរបស់យើងនឹង ព្រោះនៅពេលណាដែលយើងខឹងនៅពេលណាដែលយើង ស្អប់អ្នកដទៃគឺបានដីថាយើងកើតទុកខ្លួនឯងណាយើងលំបាកខ្លួនឯងនៅពេលដែលខឹងហ្នឹងគឺថាលំបាកហើយបាបទៀតណាវាវាមានទាំងពីរមុខហ្នឹងចឹងគឺថាទុកលំបាកហើយបាបទៀតចឹងបានយើងត្រូវរៀនឲ្យអភ័យឲ្យការមិនមានភ័យដល់អ្នកដទៃ បើដូចជាឪពុកម្ដាយអញ្ចឹងណាយើងមើលយើងតែងតែឲ្យអភ័យដល់កូនបានចាំកូនរស់មកនឹងបើតាមតែកូននឹងខុសម្ដងល្មាំងល្មោកវាយតប់នឹងគឺងាប់អស់ហើយកូននឹង10ក៏ស្លាប់ទាំង10 20ស្លាប់ទាំង20ហ្នឹងឬក៏បំបបងឬក៏បណ្ដេញនិរទេសអឺហ្នឹងឯងឲ្យគេ យកទៅ ឬក៏បោះបង់ចោលទៅហើយបើតាមតែការដែលមានការខឹងអីកើតឡើងអញ្ចឹងនឹងឯងប៉ុន្តែវាមានការខឹងខ្លះអីចឹងឯងប៉ុន្តែវាមានការឲ្យអភ័យមានមេត្តាករណាទឹកចិត្តដ៏ល្អប្រពៃរបស់មេត្តាបិតា គឺបានបណ្ដេញនៅ អាការខឹងក្រោតនឹងចេញ ពីចិត្តសន្តាន មាន បានបណ្ដេញកូននេះណាអត់មានបណ្ដេញកូនបណ្ដេញចៅទេបណ្ដេញអាការខឹងក្រោតនឹងចេញពីចិត្តទៅ នៅមើលនៅថែនឹងឯងនៅតែក្នុងបំណងឲ្យកូននឹងបានល្អនៅតែមានបំណងឲ្យកូននឹងឯងបាននៅសេចក្តីសុខនឹង ទឹកចិត្តមេត្តាបិតានឹង យើងជ្រាបហើយយើងយកមកពិចារណាហើយយើងពង្រីកនៅមេត្តាចិត្តនឹងឯងឲ្យទលំទលាយដល់អ្នកដតីអ្នកស្រុកអ្នកភូមិបងប្អូន អ្នកដែលនៅជុំវិញខ្លួនយើងនឹងមិនមែនថា អ្នកដតីនឹងមិនមានការខុសឆ្គំឆ្គងទេពីព្រោះការខុសឆ្គំឆ្គងវាតែងមានជាធម្មតាប៉ុន្តែយើងត្រូវដឹងតទៅទៀត ដឹងឲ្យមានជំរឿទៅ នៅ ក្នុងការដែលអ្នកដតីធ្វើអីខុសហ្នឹងគឺថាវាមិនលើសអំពី កាយកម្មវចីកម្មមโนកម្មវាវាមិនលើសពីនឹងទេ ដែលជាអកុសលដែលជាបាបគឺថា ការខុសកម្មឆ្គងអីហ្នឹងបណ្ណាបណ្ណាវាចូល ទៅ នៅក្នុងនឹងចូលនៅក្នុង កាយកម្មវិច័យកម្មមโนកម្មដែលជាបាប ដែលជាអកុសលនឹងឯង ប៉ុន្តែប៉ុន្តែយើងត្រូវដឹងថាការដែលលោភៈទោសៈមោហៈជាមូលនេះជាឫសគល់ដែលនាំឲ្យកើតអកុសលហ្នឹងលោភៈមូលទោសៈមូលមោហៈមូលដែលនាំឲ្យធ្វើនៅអំពើបាបហ្នឹងណានឹងពុទ្ធបរិស័ទស្ដាប់កន្លែងហ្នឹងនឹងអវិធម្មហើយហ្នឹងហ្នឹងឯងគឺ អត់មានអ្នកណាធ្វើលោភៈទោសៈមោហៈឲ្យខ្លួនឯងទេនឹងសំខាន់ណាស់យើងស្ដាប់ម្ដងទៀតហើយនឹងពិចារណាឲ្យបាន10ដង100ដង1000ដងទៅច្រើនដងអត់មានអ្នកណាធ្វើលោភៈទោសៈមោហៈឲ្យខ្លួនឯងទេនឹងឯងចឹងដូច្នេះអាចំណុចនេះគឺល្អណាស់ដែលសម្រាប់ឲ្យពុទ្ធបរិស័ទយើង មិនប្រកែប្រកាន់ទៅក្នុងណានាណានាទាំងអស់ហើយមើលមើលបើអស់លោភៈទោសៈមោហៈនឹងទៅហើយ ជាព្រះអរហន្តដូចជាព្រះអង្គលីមេលអីចឹងព្រះអង្គយាងទៅប្រោសបានមកបួសអស់លោភៈទោសៈមោហៈទៅព្រះអរហន្តទៅហើយដែលមានសីលគុណសមាធិគុណបញ្ញាគុណវិមុតតិគុណនិងវិមុតតិញាណទេសនៈគុណ នឹងឯងអស់លោភៈទោសៈមោហៈហើយលោភៈទោសៈមោហៈនេះ មានអ្នកណាធ្វើឲ្យខ្លួនឯងមើលមើលពីណាដូច្នេះបានថា យើងវាអត់មានអ្នកណាដែលយើងត្រូវប្រកែប្រកម្មខឹងស្អប់ឆ្លោះប្រកែកអីទៅទេវារឿងលោភៈទោសៈមោហៈទេតើហើយលោភៈទោសៈមោហៈហ្នឹងមិនមែនមានតែគាត់ទេយើងក៏មាន ហើយយើងមានធ្វើឲ្យខ្លួនឯងឯណាមើលយើងមានដែលធ្វើលោភៈធ្វើតោសៈមោហៈកំណាញ់ចំណែនបាបអកុសលអីហ្នឹងឲ្យខ្លួនឯងឯណាយើង យើងមិនដែលទៅធ្វើអីអាក្រក់អាក្រក់ឲ្យខ្លួនឯងទេតាមតែយើងស្រឡាញ់ខ្លួនឯងណាស់នោះអានឹងវាចឹងមែនយើងមិនបានធ្វើឲ្យខ្លួនឯងឯណានឹងឯងហើយដូចជារឿងលោភៈអីចឹងវាមិនមែនមានតែខ្មែរណាព្រោះសត្វលោក ចិនចាមវៀតណាម អាមេរិកកាំងបារាំងកាណាដាអូស្ត្រាលីណានាណានាទាំងអស់ហ្នឹងគឺតែលោភៈវាលោភហើយជាប់ចម្ពាក់ត្រូវការវាជាលោភៈដូចដូចទៅគ្នាហ្នឹងវាមានលោភៈណា ខ្មែរវាមានលោភៈណាអាមេរិកកាំងបារាំងឯណាមើលមើលដូចខឹងអញ្ចឹងមិនមែនខឹងនឹងជាខ្មែរណា ខឹងហ្នឹងគឺបរមត្តអភិធម្មទេមិនមិនខឹងនឹងអាមេរិកកាំងបារាំងកាណាដាអូស្ត្រាលីមិនខឹងនឹងចិនចាមវៀតណាមឬក៏ជនជាតិសាសនាណាឯណាវាកើតឡើងជាការបន្ទុះតោះទៅអញ្ចឹងដូចដូចតែគ្នាយើងមើលមើលយើងពិចារណាមើលមិនបានជាខឹងខឹងដូចដូចគ្នាអញ្ចឹងគឺលក្ខណៈ តោមនោះលក្ខណៈបទុបនឹងឯងមើលមើលអាពេលខឹងហ្នឹងគឺបទុះហើយគឺតោះហើយគឺស្អប់ហើយចឹងបានថា យើងត្រូវស្គាល់អភិធម្មហ្នឹងឯងត្រូវស្គាល់ធัวទាំងអស់ហ្នឹងដល់ទៅស្គាល់ចឹងទៅ យើងមិនប្រកាន់ថាជាខ្លួនយើងឬក៏ជាអ្នកដតីអីទេអាហ្នឹងគឺសភាវៈនឹងចឹងហ្មងទៅអាហ្នឹងហៅថាបរមត្តធัวឬអភិធម្មខឹងគឺខឹងហ្នឹងហ្មងទៅ វាច្បាស់ចេះអញ្ចឹងទៅមានចាំបាច់ថាយើងខឹងអីឬអ្នកដតីខឹងអីអាខឹងហ្នឹងគឺតួខឹងហ្នឹងឃើញទេវាដូចជាដើមដូងអញ្ចឹងវាមានយើងឯណាដើមដូងគឺដើមដូងអញ្ចឹងទៅដើមថ្នោតគឺដើមថ្នោតអញ្ចឹងទៅដើមឈើអីផ្សេងក៏ដើមឈើទៅដើមបន្លាគឺបន្លាទៅអាហ្នឹង យ៉ាងណាមិញ លោភៈគឺលោភៈហ្នឹងទៅ មានមានចាំបាច់មកមកចាប់ថាយើង ជាអ្នកលោភគេជាអ្នកលោភអីអាហ្នឹងគ្រាន់តែសន្មត់និយាយគ្នាទេ អាចនិយាយបានថាយើងថាគេក៏ប៉ុន្តែគឺត្រូវតែមើលឲ្យឃើញថានឹងគឺអភិធម្មធัวហ្នឹងណាមិនមិនប្រកម្មថាជាស្អីក្រៅអំពីលោភៈហ្នឹងទេ មិនប្រកាន់ថាស្អីក្រៅពីតោសៈនឹងទេតោសៈគឺតួតោសៈនឹងទៅណាបើដូចជាមនុស្សម្នាក់អញ្ចឹងទៅឬបើដូចជាជាតិសាសមួយអញ្ចឹងទៅសាសលោភៈអញ្ចឹងទៅវាជាជាតិសាសតោសៈអញ្ចឹងទៅដូច្នេះវាវាជាសភាវៈបរមត្តអញ្ចឹងបានដេកថាយើងចេះអភិធម្មហើយហ្នឹងយើងស្គាល់ធัวតាមសេចក្តីពិតទៅ គឺវាអត់មានការប្រកែប្រកាន់ដើម្បីនឹងថាយើង ស្អប់អ្នកដតីព្រោះអ្នកដតីនឹងធ្វើអីមិនគួរកប់3 1 2 3 4 10អីចឹងទៅទេនឹងឯងគឺយើងដឹងថានេះហើយគឺជាកិលេសវត្តដាក់ ដែលយើងត្រូវឆ្លង យើងធ្វើបន់អស់ប្រាក់ច្រើនណាស់ដើម្បីយើងលះលោភៈទោសៈមោហៈនឹងបន់នៅក្នុងព្រះពុទ្ធសាសនា គឺលះបាប អានឹងឲ្យយើងចេះដឹងចឹងចេះដឹងបន់នៅក្នុងពុទ្ធសាសនាគឺលះបាបណាលះបាបអានឹងវាដូចជាក្នុងក្នុងលទ្ធិសាសនាដតីគេមានពិធីរបស់គេធំដុំគឺគេសម្លាប់សត្វណាគេសម្លាប់សត្វថ្វាយព្រះជាម្ចាស់របស់សាសនាគេនឹងហ្នឹងហើយដូច នៅប្រទេសនេប៉ាល់មុននឹងរញ្ជួយដីប្រហែលខែមុននឹងមុននឹងរញ្ជួយដីនឹងឥឡូវគិតទៅថាមួយឆ្នាំទៅហើយចុះគឺមានពិធីសម្លាប់សត្វសម្លាប់កបីគឺថារាប់រួយរាប់ពាន់ជីវិតក៏ដែរ នឹងឯងអានឹងគឺវាជាលទ្ធិរបស់គេអញ្ចឹងគេយល់ថាសម្រាប់សัตว์នឹងទៅវាយ៉ាងម៉េចយ៉ាងម៉េចអញ្ចឹងទៅណាបាយព្រះហ្នឹងណាមានពិធីបូជាយ៉ាញ់សម្រាប់សัตว์នឹងតាំងពីបុរាណកាលមកតាំងពីពពុទ្ធអង្គបរមគ្រូមិនតាន់បានត្រាស់អានឹងវាវាជារឿងសាសនាវាជារឿងលទ្ធិមួយ ដែលយល់ឃើញថាធ្វើអញ្ចឹងនឹងឯងប៉ុន្តែព្រះពុទ្ធសាសនា យើងបានសិក្សាមកគឺស្ងប់រងាប់ណាស់អត់មានបៀតបៀនសត្វទាំងឡាយទេអត់មានយល់ខុសទេអត់មានថាសម្រាប់សត្វនឹងទៅ ជួយសត្វនឹងឲ្យបានទៅកើតឋានសួគ៌ទៅកើតជាទេវតាយើងអត់មានយល់ខុសចឹងទេ ពីព្រោះសត្វលោកប្រព្រឹត្តទៅតាមកម្ម ត្រូវបដិសន្ធិក្នុងភពជាតិណាណាវានៅលើ អំពើកម្មបាបកម្មនាំទៅអបាយភូមិនរកប្រែតេឆានអសុរកាយបញ្ញកម្មនាំឲ្យបាន ជាមនុស្សជាទេវតាអានឹងគឺច្បាប់របស់កម្មកម្មវត្តដាក់ហ្នឹងឯងជាវត្តដាក់មួយទៀតគឺកិលេសវត្តដាក់កម្មវត្តដាក់ហើយនឹងវិបាកវត្តដាក់វិបាកហ្នឹងគឺជាផល អានឹងគឺក្នុងវត្តដាក់នេះដែលមានសង្ខារធัวដែលមានបញ្ញខណ្ឌហ្នឹងហ្នឹងឯងអញ្ចឹងគឺថាជាច្បាប់ធម្មជាតិយើងប្រើប្រាស់ធម្មជាតិអញ្ចឹងទៅពិតមែនតែធម្មជាតិហ្នឹងវាមិនមែនយើង ជាអ្នកបង្កើតមកទេ វាជាវត្តសង្សារប៉ុន្តែ យើងប្រើប្រាស់ធម្មជាតិហ្នឹងប្រើប្រាស់យ៉ាងម៉េចវាដូចជាថាបើថាប៉ុននាំឲ្យបាននៅសេចក្តីសុខ ក្នុងសុគតិសួគ៌ទេវលោក យើងធ្វើបន់ទៅនឹងឯងបានទៅជួបព្រះអរិយៈនៅ ក្នុងទេវលោកស្ដាប់ព្រះធម៌ទៅ សម្រាប់មគ្គផល យើងបានឆ្លង រួចពីវត្តដាក់ហើយអានឹងតាមរយៈបន់ហ្នឹងឯងយើងទៅ នរកប្រែតេឆានអសុរកាយ មានសេចក្តី ទុកលំបាកហើយអត់មានធัวស្ដាប់ទៀតអត់បាន សម្រេចមគ្គផលទេក្នុងអបាយភូមិព្រះអរិយបុគ្គលមានតែក្នុងមនុស្ស ហើយសពថ្ងៃនៅជាទេវតាប្រអិនប្រព្រំសត្វតែព្រះអរិយបុគ្គលដែលបានជួបព្រះអង្គផ្ទាល់សម្ដែងពធัวសត្វតែសច្ចធัวព្រោះជាព្រះអរិយៈហ្នឹងឯងអញ្ចឹងគឺយើងពឹងបុណ្យណាបញ្ញានិបរលោកាសមੰបតថាហោនតេបានិណੰបុណ្យរមែងជាទីព ពឹងរបស់សត្វទាំងឡាយទៅ ក្នុងបរលោកនឹងប្រពុទ្ធដីកាសម្ដែង ក្នុងបេដកលេខ29ទាំងហៅថាសង្យុត្តនិកាយសកាតវៈច្រើនកន្លែងណាស់បញ្ញានិបរឡោកាស្មឹងបតិថាហោនតេបានិណੰងណាបរៈប្រែថាដតីលោកៈណាបរៈលោកៈលោកដតីហ្នឹងគឺលោកខាងមុខនឹងឯងតទៅទៀតហ្នឹងអញ្ចឹងគឺថា ពុទ្ធសាសនាអត់មានយល់ឃើញខុសដើម្បីនឹងថាចាត់ចែងរៀបចំឲ្យអ្នកណា ទៅកើតឯណាឲ្យអ្នកណាទៅកើតឯណាទេនឹងឯងអឺដូចនៅក្នុងរឿងបជាដកអីក្នុងរឿងច័ន្ទកមា ជាដកអីហ្នឹងប្របាទ អង្គតិហ្នឹងចេះតែជឿជឿតាមអាចែឈ្មោះគុណៈហ្នឹងឯងអាចែឈ្មោះគុណៈហ្នឹង បានមកជាសណៈខត្តលជ្ជវីចឹងហើយប្របាទអង្គតិហ្នឹងបានមកជាព្រះឧរវេលកសបៈប៉ុន្តែក្នុងជាតិមុនហ្នឹងជឿជឿហើយក៏បានចាត់ចែងរៀបចំបូជាយ៉ាងសម្រាប់សត្វហើយសម្រាប់ដល់ទៅមនុស្សទៀតហ្នឹងឯងគឺ ថាហ្នឹងឯងធ្វើបន់ធ្វើចឹងទៅឲ្យគេបានទៅកើតឋានសួគ៌ទៅព្រះអង្គនឹងគឺបានទៅជាស្ដេចទៅរឹតតែធំទៀតទៅគ្រប់គ្រងប្រទេសនគរគ្រប់គ្រងផែនដីទៅជាស្ដេចចាក់អីអីចឹងទៅដោយសារអីដោយសារសម្លាប់សត្វនឹងឯងធ្វើពិធី បូជាយ៉ាងហ្នឹងឲ្យសត្វទាំងអស់ហ្នឹងបានទៅកើតឋានសួគ៌ទៅព្រះអង្គនឹងបានបន់ច្រើនហើយ បានទៅជាស្ដេចធំហើយហើយក៏ចិត្តតែជឿទៅចេះជឿតាមនឹងទៅមើលមើលជឿថានឹងឲ្យធ្វើបន់ណាសម្រាប់សัตว์ឲ្យទៅកើតឋានសួគ៌ទៅព្រះអង្គបានបន់ហើយអាហ្នឹងឯងប៉ុន្តែដល់ទៅមានអ្នកដតីតវ៉ាទៅថាអញ្ចឹងព្រះអង្គសម្លាប់មហេសីព្រះអង្គទៅសម្លាប់បុតព្រះអង្គទៅអត់ដែរអត់ហ៊ានសម្លាប់ដែរព្រោះស្រឡាញ់ ឃើញទេប៉ុន្តែបើសម្លាប់គេចេះបានសម្រាប់ប្រពន្ធកូនខ្លួនឯងអត់ហ៊ានដែរនឹងឯងអានឹងវាមានចំណុចតល់ច្រកអញ្ចឹងដូច្នេះ វាជារឿងយល់ខុសហើយនឹងប្រព្រឹត្តទៅដោយ មិនបានពិចារណា ជីវិតយើងជីវិតគេណាជីវិតកូនចៅយើងកូនចៅគេអត់បានពិចារណាកន្លែងហ្នឹង អញ្ចឹងគឺថានៅក្នុងព្រះពុទ្ធសាសនាប្រកបទៅដោយបាណាតិបាតាវេរមណីមិនថាការសម្លាប់ប្រភេទណារបៀបណាទេគឺត្រូវវាចាការសម្លាប់ជីវិតសត្វហើយមានមេត្តាឲ្យនៅសេចក្តីសុខដល់សពសត្វទាំងអស់សូម្បីតែសត្វតិរិឆានដែលគ្នានៅក្នុងកំណើតតិរិឆានក៏អាចថា ឲ្យអភ័យគឺណាឲ្យសត្វទាំងអស់ហ្នឹងមិនមានភ័យឲ្យចំណៃឲ្យអីអីចឹងទៅអាហ្នឹងគឺថាជាមេត្តាករណា ហើយនឹងសម្មាទិដ្ឋិយល់ត្រូវយល់ថាសត្វលោកប្រព្រឹត្តទៅតាមកម្មនឹងឯងអញ្ចឹងយើងប្របួលគ្នាធ្វើបន់វិញនឹងឯង បើថាយើង មាន បំណងឲ្យគ្រប់គ្នាបានទៅកាន់សុគតិភព បានទៅកាន់ ភូមិព្រះអរិយៈជួបព្រះអរិយៈបានទៅកាន់ព្រះនិព្វានយើងបបួល គ្នាធ្វើបុណ្យដោយគុណម្ចាស់អង្គកសាងសមិទ្ធិក្នុងវត្តធ្វើបន់រឿយរឿយហើយមកសរុបធ្វើពិធីបន់ឆ្លងដើម្បីយើងមានចិត្តឆ្លងវត្តសង្សារទៅកាន់ព្រះនិព្វានដោយសារបន់របស់យើងនេះឯង ចឹងគឺថាបនមិនមែនសម្រាប់ជីវិតសត្វទេ គឺសម្រាប់បាបសម្រាប់បាបនៅក្នុងចិត្តសន្តានរបស់យើង នេះព្រះអង្គទ្រង់សម្ដែងថាជាយ៉ាញ់ឈ្មោះថាយ៉ាញ់ដែរព្រះអង្គសម្ដែងនៅក្នុងបៃដកលេខ15កោដៈតន្តៈសោតកសអូដតោណូជាងតកោដៈតន្តៈសោត អានឹងគឺព្រាមហ្នឹងក៏ឈ្មោះកោដកតន្តៈអញ្ចឹងក៏រៀបចំបូជាយ៉ាញ់សម្រាប់សត្វសម្បើមប៉ុន្តែសំណាងល្អក៏បានឮដំណឹងថាព្រះដ៏មានវិភាកដាច់ជាងមកក្នុងភូមិក្នុងនគរហ្នឹងគាត់ក៏នាំគ្នាទៅទូលសួរព្រះអង្គថាត្រូវធ្វើពិធីយ៉ាញ់យ៉ាងម៉េចឲ្យបានល្អដល់ចឹងទៅព្រះអង្គសម្ដែងពីយ៉ាញ់ហ្នឹងគឺការឲ្យទានលះបង់នៅនៅសេចក្តីកំណាញ់ ព្រះអង្គសម្ដែងពីយ៉ាញ់ហ្នឹងសម្លាប់មែនប៉ុន្តែសម្លាប់បាបសម្លាប់កិលេសហើយមនុស្សយើងគុណចាស់ញាតញោមមើលតែកាលណាអស់បាប មានសេចក្តីទុករឿងអីទៀតអស់លោភៈទោសៈមោហៈហើយមានបញ្ហាអីទៀតមានចាំបាច់ទៅសម្លាប់ជីវិតសត្វដតីធ្វើអីសម្លាប់តែបាបក្នុងចិត្តនឹងអស់ទៅ គឺអស់ទុកអស់ភ័យអស់កង្វល់អត់បញ្ហាអីទៀតទាំងអស់ នឹងគឺថាល្អមែនទេណាដែលយើងបានចូលមកក្នុង ពុទ្ធសាសនាព្រះអង្គសម្ដែង ពីយ៉ាញ់ហ្នឹងគឺសម្លាប់បាប រហូតមកដល់ការដល់បត្រៃរណគមរហូតមកដល់ការមានសិល5សិល8ហើយមានការដែលចូលកាន់ភ្នោះបួសជាបព្វជិតរឹងរិតតែខ្ពងខ្ពស់តតទៅទៀតនៅសម័យនៃព្រះសេអាមេត្រី មានស្ដេចចក្រនៅក្នុងបៃដកលេខ18ចឹង ចក្រវត្តសោតស្ដេចចក្រពនាមប្របាទសង្ខៈព្រះអង្គលះបង់សម្បត្តិស្ដេចចក្រចូលមកកម្មភ្នោះទៀតអង្គបួសដូច្នេះសម្បត្តិអ្នកបួសនឹងគឺក្រៃលែងជាងស្ដេចចក្រទៅទៀតចឹងអាហ្នឹងឲ្យញាតញោមពុទ្ធបរិស័ទយើងត្រូវយល់យល់អំពីសង្ឃរតនៈគឺមានតម្លៃណាស់ស្ដេចចក្រលះបង់ រតនៈ7ប្រការលះបង់ប្រាសាទកែវមកបួសបួសហើយ បាននៅសេចក្តីសុខជាង ដែលព្រះអង្គនៅ ជាស្ដេចចក្ររហូតដល់ទៅព្រះអង្គបានសម្រេចព្រះអរហន្តជាព្រះអរហន្តឃើញទេហើយមើលព្រះរាហុលព្រះរាហុលនឹងទៅសូមកំណប់កំណប់សម្រាប់ស្ដេចចក្រពមេតាឲ្យទៅសូមដើម្បីថាឲ្យកូននឹងឯងបាន ទទួលនៅកំណប់ត្រប់ទាំង4នឹងជាស្ដេចចក្រនឹងព្រះដ៏មានពភាកព្រះអង្គឲ្យទទួលអរិយត្រប់វិញឲ្យ ព្រះរាហុលនឹងបួសតាំងពីបជន7ឆ្នាំជាសាមណេរដល់បជន20ព្រះរាហុលសម្រេចព្រះអរហន្តជាព្រះអរហន្តនេះយើងគ្រាន់តែនឹករលឹកថាក្រការដែលចូលកាន់ភ្នោះនេះ គឺជាការរៀបចំពិធី បូជាយ៉ាងនឹងក្រៃលែងណាស់ យ៉ាញ់ធំដុំណាស់គឺយ៉ាញ់សម្រាប់បាបសម្រាប់កាមកិលេសសម្រាប់អកុសលណាអានឹងឯងបានវាធ្វើនៅទីបំផុតទុកដូច្នេះនៅក្នុងពិធីបន់ឆ្លងនេះ គឺយើងត្រូវឲ្យបានជ្រាបថា ជាពិធីយ៉ាញ់មួយសំខាន់ណាស់ព្រះអង្គសម្ដែងយ៉ាញ់នឹងតាំងតែពីការសម្រេចបឋមឈានទុតិយឈានអីហោហែរហូតដល់ទៅវិបស្សនា រហូតដល់ទៅអស់អាសវៈកិលេស ជាព្រះអរហន្តនឹងឯងដោយអាសវៈខយញ្ញាណហ្នឹងហ្នឹងបងប្អូនពុទ្ធបរិស័ទត្រូវយល់ថាបុណ្យនៅក្នុងព្រះពុទ្ធសាសនា គឺការសម្លាប់បាបនឹងឯងនឹងឯងដែលយើងធ្វើពិធីបន់ឆ្លងញាតិញោមពុទ្ធបរិស័ទយើង យើងពិចារណាមើលតលតែសម្លាប់បាបបានត្រូវអស់វត្តសង្សារអត់មានបញ្ហាអីដែលយើងត្រូវទទួលបញ្ញខណ្ឌនឹង ដែលត្រូវកើតបន្តភពជាតិកំណើតនឹងមកជា ភេរៈមកជាសេចក្តីទុកលំបាកអីតតទៅទៀតទេតែបើថាយើងមិនអស់បាបទេដោយថាយើងធ្វើបន់យើងជាប់ជំពាក់នៅជាមួយនឹងសម្បត្តិក្នុងភពនឹងអានឹងវាចិត្តតែមានហើយភពជាតិកំណើតតទៅទៀតហើយហើយតែមាន ភពជាតិកំណើតហើយយើង ចេះតែរវល់ហ่ะចេះតែទទួលយកមកប្រកាន់ថាខ្លួនយើង ដល់ចឹងទៅត្រូវបីបាច់មើលថែប្រកែប្រកម្មលើកតម្កើងទៅហើយរវល់ទៅអញ្ចឹងតែបើថា យើង ចូលមកក្នុងពិធីបន់ដើម្បីជាពិធីយ៉ាញ់ណាយ៉ាញ់គឺថាសរសេរអសយោញោជើងញោណាយ៉ាញ់យ៉ាញ់ណាគឺថាជាការបូជាបូជា ក្នុងពុទ្ធសាសនា គឺដុតបាបនឹងហ្មងចឹងណាបូជានឹងគឺដុតដុតបាប ហើយមិនមានអ្វីដែលជាការងារឲ្យពិសេសជាងការដុតបាបនឹងទៀតទេដែលហៅថាតបៈធัวតបៈធัวក្នុងពុទ្ធសាសនា ហើយព្រះអង្គលើកយកដូចជា សេចក្តី ជាយាម ជាភ្លើងដុតបាបណា ឬក៏បញ្ញាញាមជាភ្លើងដុតបាបណាដូចមានពាក្យបុរាណខ្មែរយើងថា ចង់ចេះឲ្យសម្លាប់អាចារ្យចង់បានផ្លែផ្កាយកភ្លើងដុតគល់ចង់ចេះឲ្យសម្លាប់អាចារ្យហ្នឹងគឺយើងគឺការដែលយើងសម្លាប់នៅអាចារ្យគឺកិលេសណាអាចារ្យគឺកិលេសពីព្រោះព្រះអង្គសម្ដែងកិលេសនឹងជាអាចារ្យក៏មានកិលេសនឹងជាកូនសិស្សក៏មានរឿងកិលេសនឹងវាមានអញ្ចឹងនឹងឯង គឺថាវាបង្កប់បញ្ជាឲ្យយើងធ្វើអីអីចឹងទៅជាអ្នកបង្កប់បញ្ជាឬក៏ថាវាកូនសិស្សវាតាមទេយ៉ាងនេះយ៉ាងនេះយ៉ាងនេះអីចឹងទៅនឹងឯងអានឹងគឺថាសម្រាប់អាចារ្យមានអ្នកណាសម្រាប់អាចារ្យមានអ្នកហ្នឹងហ្នឹងឯងហើយចង់បានផ្លែផ្កាយកភ្លើងដឹកគល់ណាគឺបានដីថាភ្លើង គឺបញ្ញាហៅថាញាណៈញាណៈគឺបញ្ញាហ្នឹង ដុតគុលគឺអវិជ្ជាណាចង់បានផ្លែផ្កាយកភ្លើងដុតគុលនឹងឯងអញ្ចឹងគឺតបៈធោព្រះអង្គប្រកាសសម្ដែងទៀតថាខន្តិបរមង្គតបោតេតិខាសេចក្តីអត់ធន់នេះឯងជាតបៈធัวដ៏ឧត្តមអញ្ចឹងយើងរស់នៅ ក្នុងជីវិតយើងសប្តាហ៍ថ្ងៃត្រូវចេះអត់ធន់ មកពីអីមកពីជីវិតនឹងតម្រូវឲ្យយើងអត់ធន់អញ្ចឹងប៉ុន្តែមិនមែនឥតប្រយោជន៍ទេការអត់ធន់នេះប្រព្រឹត្តទៅដើម្បីដុតនៅបាបក្នុងចិត្តសន្តាន ទីបំផុតយើងនឹងបានរួច អំពីភេរៈដែលត្រូវទទួលយកបញ្ញខំនឹងឯងមកចិញ្ចឹមបីបាច់មើលថែគឺបានរួច សពាំងអិសរិយ៉ាងសុខੰងគឺជាព្រះនិព្វានដែលពុទ្ធបរិស័ទយើងបានសម្រេចដល់ព្រះនិព្វានមានអិសរៈសេរីអត់មានទទួលយកភារៈអ្វីអ្វីមកមើលថែមកជាភារៈធ្ងន់ដូចជាអ្នកទោសតទៅទៀតទេ យើងរួចអំពីភាពជាអ្នកទោសក្នុងវដ្តសង្សារលោមស័ក កាសបៈជាដកអីហ្នឹងគឺរាជាព្រះអង្គជឿជឿប៉អិនចឹងជឿប៉អិនថាព្រះអង្គនឹងបានគ្រប់គ្រងក្នុងចពូទ្វីបនគរទាំងអស់ហ្នឹងឲ្យតែព្រះអង្គចាត់ចែងបូជាយ៉ាញ់ហើយឲ្យទៅនិមន្តតបោះពុទ្ធបោះហ្នឹងដែកជាខ្លាំងខ្លាធ្វើឲ្យញាប់ញួរដល់ឋានប្រអិន ចឹងគឺព្រះអិននឹងមានបំណងដើម្បីឲ្យតបៈធัวព្រះតបោះនឹងបាត់បង់ទៅក៏មានរបៀបចាត់ចែងទៅតាមនឹងប៉ិនហើយនឹងក៏នៅខ្វាយខ្វល់នឹងឋានៈតំណែងចឹងដែរចឹងនៅ មានកិលេសមិនថាមនុស្សទេវតាអីទេចាត់ចែងធ្វើយ៉ាងម៉េចឲ្យតបោះនឹងឯងបាត់បង់នៅ តេជានុភាពតបៈធัวហ្នឹងត្រូវឲ្យមកធ្វើនៅពិធីសម្លាប់សត្វបូជាយញ្ញនឹងឯងចឹងគ្រាន់តែលើកឡើងបញ្ជាក់ឲ្យឃើញថាការដែលចាត់ចែងនៅពិធីហ្នឹងគឺមកពីយល់ឃើញថា អំពើដែលធ្វើហ្នឹងគឺធ្វើបន់ទៅបន់អញ្ចឹងត្រូវបានបន់ស័កតំណៈលៀបយោ ទម្បីតែស្ដេចក្នុងព្រះនគរហើយនឹងក៏ត្រូវការដើម្បីជាធំក្នុងទ្វីបទាំងពួងក្នុងប្រទេសទាំងពួងត្រូវការអញ្ចឹងគឺថារៀបចំពិធីបូជាយ៉ាងហ្នឹងនឹងឯងយើងនៅមានមកដល់សប្ថ្ងៃណាបីបានដែលយើងបានដឹងដូចនៅប្រទេសនេប៉ាល់ ឆ្នាំទៅអីហ្នឹងគឺសម្លាប់កបីសម្បើមរាប់ពាន់ជីវិតនឹងឯងមនុស្សចាស់មនុស្សកដាលមនុស្សក្មេងអីហ្នឹងមកធ្វើពិធីកាត់កកបីអីអីហ្នឹងគឺវាមានអញ្ចឹងហ្នឹងឯង ប៉ុន្តែនៅ ក្នុងពុទ្ធសាសនា គឺព្រះអង្គសម្ដែងគោដតន្តសោតបីដកលេខ15ដែលរៀបចំបូជាយញ្ញចឹងដែរប៉ុន្តែចេះនឹកឃើញ ទៅទូលសួរព្រះអង្គថាត្រូវធ្វើរបៀបម៉េចឲ្យរឹតតែត្រឹមត្រូវល្អទៅដល់ចឹងក៏ព្រះអង្គទ្រង់សម្ដែងអំពីរឿងយញ្ញរបស់ព្រះអង្គហ្នឹងគឺការឲ្យទាន ឲ្យទៀនហ្នឹងគឺការបូជានឹងឯងប៉ុន្តែជាការបូជានៅកិលេសបូជាក្នុងទីនេះគឺចង់ចង់និយាយថាសម្លាប់ហ្នឹងចង់និយាយថាដុតហ្នឹងគឺថាសម្លាប់កិលេសដុតបាបពីចិត្តសន្តានតាំងពីថ្នាក់ទៀនហ្នឹងទៅប៉ុន្តែហ្នឹងឯងហើយទូលសួរព្រះអង្គបន្តបន្តមកទៀតព្រះអង្គក៏សម្ដែងរហូតមកដល់ ត្រៃសរណគមមានសិល5សិល8រហូតដល់ទៅសម្រេចនៅសមថៈណារូបវិឈានហោហែមកដល់លោកតរៈណាមានវិបស្សនាញាណមគ្គញាណហ្នឹងនឹងគឺជាយ៉ាញ់យ៉ាញ់នឹងគឺ ថាជាការសម្លាប់នៅកិលេសដែលធ្វើឲ្យកោដាក់តន្តព្រាមនឹងយល់ហ្មងទានយល់ថាមានតែការសម្លាប់បាបក្នុងចិត្តសន្តាននឹងទេ ទៅអាចរួចផុតបញ្ហាអស់លោភៈហើយមានអីដែលត្រូវខ្វាយខ្វល់ទៀតអស់ទោសៈហើយមានអីដែលត្រូវទុកលំបាកទៀតអស់មោហៈហើយចូលដល់សច្ចធัวហើយរស់នៅជាមួយនឹងការពិតទៅហើយ មានស្អីដែលត្រូវកើតទុកមិនសក់ចិត្តទៀតប៉ុន្តែការពិតវាជារបស់សង្ខារធัวការពិតវាជារបស់ក្នុងលោកនឹងឯងតែដូច្នេះគឺថា ការដែលបានដឹងអ្វីអ្វីដែលជាការពិត ហើយមានភាពត្រឹមត្រូវទៅនៅក្នុងការពិតហ្នឹងគឺលះបង់នៅមោហៈគឺអវិជ្ជានឹងឯងព្រោះណាពីព្រោះលោភៈនាំឲ្យមានទុក្ខនៅពេលដែលព្រាត់ប្រាសចាកសัตว์និងសង្ខារដែលជាទីស្រឡាញ់ពេញចិត្តហៅថាវិបយោគៈទុក្ខ ហើយតោសៈនាំឲ្យមានសេចក្តីទុកព្រោះបានព្រោះជួបនៅសត្វនិងសង្ខារដែលមិនជាទីស្រឡាញ់ពេញចិត្តហៅថាសម្បយោគទុកហើយដល់ទៅមោហៈនាំឲ្យមានសេចក្តីទុកព្រោះថាប្រាថ្នារបស់ណាមិនបានរបស់នោះ ដែលបល័យហៅថាយ៉ាំបិឆាំងអ្នកលៈបតិតំបតុកនឹងឯងនឹងគឺសេចក្តីទុកវាកើតអញ្ចឹងដល់ទៅការលះបង់នៅលោភៈអញ្ចឹងវាអត់មានវេទប្រយោគកតុកទេ លះបង់នៅតោសៈវាអត់មានសម្បយោគតុកទេលះបង់នៅមោហៈវាអត់មានយ៉ាំបច្ឆັງនលៈបតិតំបិតុកនឹងទេណាគឺដោយសារតែលះលោភៈទុសៈមោហៈដូច្នេះអត់មានបញ្ហាអីដែលត្រូវទៅសម្លាប់សត្វទេសពសត្វទាំងអគឺប្រព្រឹត្តទៅតាមកម្មទាំងមិនអាចនឹងឋានៈណាចាត់ចែងឲ្យទៅកើតទីណាកន្លែងណាអីទេហើយ យើងក្នុងពុទ្ធសាសនា មាន បំណងដើម្បីឲ្យ គ្រប់គ្នាបានសេចក្តីសុខគឺយើងបបួលគ្នាធ្វើបន់ដូចជាក្នុងពិធីបន់នេះអញ្ចឹងបណ្ណាពុទ្ធាពិសេសហើយឆ្លងចែកដីរាប់បាតប្រសងនឹងអញ្ចឹងហ្នឹងឯងដែលដែលយើងមាន មេត្តាចិត្តយល់ត្រូវ បវលគ្នាឲ្យបាននៅសេចក្តីសុខតទៅឲ្យមានហេតុនៃសេចក្តីសុខនឹងប៉ុននឹងម្យ៉ាងឲ្យសុខក្នុងបច្ចុប្បន្នកាលណាបើមានប៉ុនមានចិត្តល្អគឺយើងចេះតែជួបរឿងល្អក្នុងជីវិតនឹងឯងទៅរឿងល្អហ្នឹងវាមិនមែនមានឯងឯងពីណាមកទេគឺរឿងល្អដោយសារចិត្តល្អនឹងឯងកណាចិត្តល្អមានយោនិសោមអ្នកជាការៈ គឺឆ្លាតក្នុងការគិតគិតបានល្អត្រឹមត្រូវមានសតិសម្បជញ្ញៈទទួលយករឿងទទួលយកអារម្មណ៍នឹងមកវាដោចឹងវាដោអំពីការខឹងស្អប់មកជាមេត្តាករុណាដោពីកំណាញ់មកជាការឲ្យទានដោអំពីការដែលព្យាបាទបៀតបៀនហ្នឹងទៅជាការឲ្យអភ័យទៅជាមានសិលដោពីការរវើរវាយភ័យខ្លាចតក់ស្លុតមកជាសេចក្តីស្ងប់ ដូរមកអំពីការដែលមិនដឹងច្បាស់មកជាបញ្ញាជាច្បាស់អញ្ចឹងគឺថាអ្វីអ្វីទៅជាអារម្មណ៍ល្អពីព្រោះកុសលធម៌កើតឡើង មានមានអីអាក្រក់សម្រាប់យើងទៀតពីព្រោះតែកាលណាចិត្តនឹងជាកុសលហើយ គឺវាអត់មានអីល្អជាងនឹងទៀតទេទាំងដែលយើង មានសារៈសំខាន់សម្រាប់ខ្លួនយើងនឹងគឺត្រង់ត្រង់ហ្នឹង ត្រង់ដែលថាយើងដែលជាមនុស្សល្អនឹងឯងចឹងក្នុងโลกនេះភ្នំមាក់ភ្នំប្រាក់ឡើងផុសនៅឯណាក្នុងដីយើងសម្បត្តិកំណប់អីប៉ុណ្ណាក៏វាមិនមិនល្អសម្រាប់យើង ជាង ដែលខ្លួនឯងជាមនុស្សល្អគឺវាអត់មានអីល្អជាង ជាងដែល ខ្លួនយើងជាមនុស្សល្អនេះទេ ប៉ុណ្ណាព្រោះសំខាន់សម្រាប់ខ្លួនឯងណាស់ដែលជួយឲ្យខ្លួនឯងរួចអំពីបាបកម្មពីវិរិយបាបហើយជួបគ្រប់រឿងអ្វីៗហ្នឹងសិតតែរឿងល្អសំបីតែសេចក្តីស្លាប់ដែលអ្នកណាក៏ខ្លាចស្លាប់ចាត់ទុកថាជារឿងអាក្រក់រឿងគ្រោះថ្នាក់រឿងភ័យខ្លាចជាទីបំផុតចំពោះសេចក្តីស្លាប់ សុកចិត្តថាទៅសម្លាប់គេទៅលួចទៅប្លន់អីទាំងអស់ឲ្យតែខ្លួនឯងបានរស់នោះនឹងឯងធ្លាក់ចុះទៅក្នុងបញ្ញវេរាផ្សេងផ្សេងប៉ុន្តែដល់ទៅពុទ្ធបរិស័ទបានអប់រំចិត្តចម្រើនបញ្ញានឹករលឹកដល់សេចក្តីស្លាប់ទៅទៅជាមានសមាធិមរណសតិមានឧបចារៈសមាធិចឹងអាច ជាបតតឋាននៃវិបស្សនាអត់មានភ័យខ្លាចត្រក់ស្លុតចំពោះយុសង្ខារដែលប្រព្រឹត្តទៅតាមការពិតនឹងទេរួចទៅចុតិទៅបដិសន្ធិចិត្តគ្នានឹងឋានព្រំទៀតដោយអំណាចនៃមរណសតិដែលជាឧបចារសមាធិនឹងនឹងគឺគ្រាន់តែលើកឧទាហរណ៍ឃើញថារឿងដែលគួរឲ្យភ័យខ្លាចរឿងដែលក្នុងโลกចាត់ទុកថាអាក្រក់ប៉ុន្តែវាទៅ ជារឿងល្អសម្រាប់ ពុទ្ធបរិស័ទយើងដែលជាអ្នកអប់រំចម្រើនបញ្ញាហ្នឹងលើកឧទាហរណ៍មួយហ្នឹងគឺទូទៅអត់មានអ្វីដែលដែលត្រូវតែមកមកធ្វើឲ្យយើងកើតទុកអត់មានអ្វីដែលដែលមកតម្រូវឲ្យយើងត្រូវតែភ័យខ្លាចទេដូចជាការព្រាត់ប្រាសអីអីចឹងមិនមកតម្រូវឲ្យយើងត្រូវតែកើតទុក ទេប៉ុន្តែមកពីការដែលប្រកាន់ការដែលហួងហែងការដែលមិនព្រមលះបង់ ទៅតាមអ្វីអ្វីដែលវាកន្លងទៅនឹងការជួបជាបច្ច័យនៃការព្រាត់កូនណានឹងឯងទៅហើយយើងយំរត់ទៅ ជួបធ្វើម៉េចទៅ ឲ្យវាឈប់ព្រាត់ពីព្រោះការជួបហ្នឹងឯងជាបច្ច័យនាំឲ្យព្រាត់វាគ្រាន់តែថាបើជួបហើយយើងធ្វើល្អជាមួយគ្នាទៅកំណត់ដឹងថាព្រាត់ប្រាសជាធម្មតាដល់ពេលព្រាត់ទៅយើងមិនមិនជាកើតទុកអីប្រមាណទេទោះជាអឡោះអាល័យខ្លះក៏មិនដល់ទៅថ្នាក់ខូចចិត្តទេហើយយើង បានបំពេញកិច្ចគឺសេចក្តីល្អហ្នឹងរួចស្រេចបាច់ហើយហើយក៏យើងតេកេណានុបទានអីឧទ្ទិសអីទៅចឹងទៀតទៅដូចជាក្នុងពិធីបន់នេះអីអញ្ចឹងរួចទៅយើង មើលមើលលក្ខណៈរបស់នោះយើងវានៅត្រង់ដែលថាមានសេចក្តីទុក ជាមួយគ្នានឹងអ្នកដែលព្រាត់ប្រាសទៅអាហ្នឹងខ្វះបញ្ញាកន្លែងហ្នឹងបន្តិចហ្នឹងឯងហ្នឹងឯងដែលដល់តែមានបញ្ញាគឺថាមកមានសេចក្តីសុខជាមួយនឹងអ្នកដែលនៅរស់ នៅជុំគ្នានេះឯង អ្នកដែលចែកឋានទៅហើយធ្វើបន់ឧទ្ទិសជូនទៅឯណាអ្នកដែលនៅរស់នេះដែលយើងធ្វើទានរសាសិលធ្វើសេចក្តីល្អបួលគ្នាពេញបន់កុសលមានសេចក្តីសុខហើយតើទោះជាមិនមែនមេដាបិតាមិនមែនញាតយើងប៉ុន្តែសំខាន់ត្រង់ដែលយើងអាចបំពេញបន់កុសលបានហើយបន់កុសលនេះវាក្រៃលែងជាងញាតណា ព្រះអង្គទ្រង់សម្ដែង សមាបនិអេតាំងចិត្តតាំងសាយៈសោនាំងតតោករេវរពចំពោះសោរាយៈសិទ្ធិបុត្រក្នុងគាថាធម្មវត្តគុណចាស់ជ្រាបហើយគឺថា មេត្តាបិតាញាតិកាណាធ្វើនៅអំពើនឹងឲ្យមិនបានទេតែបុគ្គលដែលអំកល់ចិត្តដោយប្រពៃសមាបនេតាំងចិត្តតាំងគឺអាចធ្វើបានគឺថាស័យសោនាំងតតោករេអាចធ្វើនៅអំពើដ៏ប្រសើរក្រៃលែងបានគឺថាមេត្តាបិតាក៏មិនអាចថាឲ្យកូននឹងបាននៅសុគតិភពតបពីបាត់បង់ជីវិតទៅក៏មិនអាចថានឹងឲ្យបាន នៅអរិយមេអរិយផលដល់ព្រះនិព្វានអីទៅទេ គ្រាន់តែថាមានគុណដ៏ក្រៃលែងណាស់ទៅហើយក្នុងការចិញ្ចឹមបីបាច់មើលថែណែនាំសពគ្រប់ជាព្រះអរហន្តរបស់កូនប្រុសស្រីប៉ុន្តែសំខាន់សម្រាប់មួយអង្គមួយអង្គម្នាក់ម្នាក់ហ្នឹងគឺ ការដែលបានតម្កល់ចិត្តដោយប្រពៃនឹងឯងគឺអាចឲ្យសម្រេចនៅសម្បត្តិគ្រប់យ៉ាងហើយនឹងបានចូលកម្មភូមិព្រះអរិយៈដោយការតម្កល់ចិត្តត្រូវនឹងអញ្ចឹងបានថា យើងនឹកមេត្តាបិតានឹកសេចក្តីល្អរបស់គាត់គឺយើងខំធ្វើជាកូនល្អថែរក្សាវង្សត្រកូលធ្វើបុណ្យឧទ្ទិសជូនគាត់ចឹងទៅហើយប្រົບយកគុណដែលមេត្តាបិតាបានចិញ្ចឹមបីបាច់មើលថែរក្សាយើងនឹងឲ្យមកប្រទេសស្ថានចម្រើនក្នុងជីវិតរបស់យើងទៅហើយយើងផ្សព្វផ្សាយគុណនឹងឲ្យដល់អ្នកដតីទូទៅទៅមិនចំពោះតែកូនចៅយើងទេគឺគ្រប់គ្នាទាំងអស់សិតតែចង់បានសុខអញ្ចឹងយើងឲ្យគ្រប់គ្នាបានសេចក្តីសុខ អត់មានជីវិតសត្វណាដែលដែលមកតម្រូវថាឲ្យយើងត្រូវតែបៀតបៀនទៅទេនឹងឯងគឺ ថាគ្រប់គ្នាសត្វតែចង់បានសុខ បើថាអ្នកណាអ្នកណាប្រព្រឹត្តធ្វើនៅអំពើ បាបកម្មពីវរិយអីហ្នឹងយ៉ាងណាអំពើមិនល្អអីហ្នឹងយ៉ាងម៉េចក៏យើងត្រូវតែពិចារណាចូលឲ្យទៅដល់អភិធម្មបរមត្តទាំងគឺណាគឺយើងត្រូវពិចារណាឲ្យឃើញថាគ្រប់គ្នាអត់មានអ្នកណាធ្វើលោភៈទុសៈមោហៈឲ្យខ្លួនឯងទេហើយលោភៈទុសៈមោហៈហ្នឹងជាមូលនៃអកុសលកម្ម នឹងឯងមានមានដណាអ្នកទៅធ្វើអកុសលកម្មនឹងទៀតបើអស់លោភៈទុសៈមោហៈហើយដូចព្រះអង្គលីមេលអញ្ចឹងទៅជាព្រះអរហន្តស្រេចបាត់ទៅហើយមានស្អីទៀតអញ្ចឹងអាអំពើអាក្រក់ទាំងប្រមាណដែលធ្វើពីមុនហ្នឹងគឺដោយអំណាចនៃលោភៈទុសៈមោហៈទេតើអញ្ចឹងយើងអត់មានប្រកម្មអត់មានប្រកម្មទៅលើអ្នកណាទេលោភៈទុសៈមោហៈក៏មានក្នុងជីវិតរបស់យើងដែរយើងជាក់ស្ដែងខ្លួនឯងហើយមានបានធ្វើឲ្យខ្លួនឯងឯណា នេះឯងដែលយើងត្រូវយល់ថាពុទ្ធសាសនា គឺជាសាសនាដែលមានសន្តិភាពនៅក្នុងចិត្តសន្តាន ហើយផ្សព្វផ្សាយនៅសន្តិភាពសេចក្តីសុខស្ងប់នឹងឲ្យដល់អ្នកដតីប្រសិជ្ជាពីវេរាអញ្ចឹងគឺថាពុទ្ធបរិស័ទយើង មានសេចក្តីសុខដែលជាទីពឹងនឹងឯងដោយ លោកិយៈកុសលនិងលោកកតរៈកុសលចឹងទៅផ្សព្វផ្សាយភាពតិចនិងមេត្តាជាគ្រឿងត្រួតត្រងលោកទាំងការព្យាបាទបៀតបៀនជា ជាគ្រឿងដុតលោកនឹងអញ្ចឹងគឺពុទ្ធបរិស័ទយើងមានការសិក្សាទៅបាននៅសេចក្តីសុខគួរតែបាននៅសេចក្តីសុខនៅក្នុងការអប់រំចិត្តឲ្យមានសេចក្តីសុខជាមួយនឹងអារម្មណ៍របស់ខ្លួន គឺថាអារម្មណ៍របស់ចិត្តនឹងទៅជារមណីយដ្ឋានដែលសម្រាប់ឲ្យសពដោយគុណពពុទ្ធគុណពធัวគុណប្រសង់ទានដែលបានធ្វើហើយសេចក្តីល្អផ្សេងផ្សេងដែលបានធ្វើហើយនឹងគឺថាទិស្វាកម្មវិសុទ្ធិមត្តនោគឺថារីករាយជាមួយនឹងអំពើដ៏បរិសុទ្ធរបស់ខ្លួនប៉ប៉ុណ្ណឹងល្មមតែសុខហេះក្រៅពីនឹងទៀតគឺថាយើងត្រូវយល់ថាសត្វលោកប្រព្រឹត្តទៅតាមកម្មត្រូវតែព្រមតាមនឹងណា បងប្អូនកូនចៅយើងក៏ដោយអ្នកដតីក៏ដោយអាហ្នឹងមួយអាទី2គឺអព្យាស្រ័យរបស់មនុស្សទាំងឡាយត្រូវតែចូលឲ្យដល់អព្យាស្រ័យហ្នឹងគឺជាការសន្សំក្នុងសន្តានរៀងរៀងខ្លួនមកគឺយើងត្រូវតែឃើញដល់បរមត្តអភិធម្មហ្នឹង អញ្ចឹងគឺថាយើងត្រូវចេះប្រគល់អ្វីអ្វីហ្នឹងដែលគេមានហេតុផលត្រឹមត្រូវហើយមិនចាំបាច់យើងកើតទុកមិនសក់ចិត្តក្រែងលោថាវាមិនត្រឹមត្រូវទេទៀតអ្វីអ្វីក្នុងលោកហ្នឹងគឺថាត្រឹមត្រូវនៅក្នុងសច្ចធម៌ហ្នឹងហើយអញ្ចឹងយើងត្រូវតែយល់ដឹងហើយលះបង់នៅអ្វីអ្វីទាំងអស់ហ្នឹង ដោយការមិនហួងហែងគ្រាន់តែជាទីសិក្សា ចម្រើនប្រាជ្ញាស្មារតីប៉ុណ្ណោះអ្វីអ្វីក្នុងលោកហ្នឹងមិនមែនសម្រាប់យើងគ្រប់គ្រងហួងហែងទេគឺសម្រាប់សិក្សា ដើម្បីគ្រប់គ្រងចិត្តរបស់ខ្លួនតែប៉ុណ្ណោះចិត្តតាំងរយៈខេ ថាមេទេវីណាអ្នកមានបញ្ញាអ្នកប្រាជ្ញរក្សាចិត្តរបស់ខ្លួនអញ្ចឹងគឺថាពុទ្ធបរិស័ទមើលមើលដោយតែព្រះអង្គទ្រង់សម្ដែងនៅក្នុងរាត្រីមួយដ៏ចម្រើនអញ្ចឹងរាត្រីមួយដ៏ចម្រើនព្រះតកថាលោកបញ្យល់ថា គឺជាប្រកដីនៃអ្នកចម្រើនវិបស្សនាទាំងអញ្ចឹងមួយរាត្រីនឹងមានសេចក្តីចម្រើន អាចសម្រេចមគ្គផលបានព្រះអង្គទ្រង់ត្រាស់អតីត តាំងនានវេកមេយៈគឺមិនកបីអាល័យនៅអតីតទេពីព្រោះអីពីព្រោះយៈតតៃតំបហិណនតាំងរបស់ណាដែលវាកន្លងទៅរបស់នោះវាលះទៅហើយវារលត់ទៅហើយគឺគឺសច្ចធัวចឹងតែហ្មងទាំង កាលណាបើយើងដឹងថារបស់នឹងវាកន្លងទៅហើយអញ្ចឹងវាត្រឹមត្រូវវាអត់មានអ្វីដែលដែលមិនត្រឹមត្រូវទេតែកាលណាយើងស្រាវជ្រាវរូបភាពត្រឹមត្រូវឃើញ គឺមានសេចក្តីសុខចិត្តហើយហ៎និយាយពីអនាគតដែលមិនតាន់មកដល់នឹងឯងគឺថាណបដិកង្ខេអនាគតੰគឺថាអនាគតហ្នឹងគឺណបដិកង្ខេព្រះអង្គសម្ដែងថាមិនមិនចាំបាច់ប្រាថ្នាទេ មិនចាំបាច់ចង្ឃឹមមិនចាំបាច់ត្រូវការទេណបដិកង្ខេហ្នឹងពីព្រោះអីពីព្រោះអបតបញ្ចអនាគតੰអនាគតហ្នឹងគឺមិនតាន់មកដល់ ប៉ុន្តែព្រះអង្គមានទីអាងសំខាន់ណាស់ដែលមិនឲ្យយើងអាល័យរោគអ្វីអ្វីជាអតីតមិនចាំបាច់ឲ្យយើងសង្ឃឹមប្រាថ្នាអ្វីអ្វីជាអនាគតនឹងព្រះអង្គមានលក្ខគោលព្រះអង្គសំខាន់ណាស់វានៅត្រង់ដែលថាបច្ចុប្បន្នញ្ញចយោធម្មំតដ្ឋតដ្ឋវិបស្សតិអសង្ហិរੰអសង្កបੰតាំងវិធាមនុព្រូអយេព្រះអង្គសម្ដែងថាអ្នកបច្ចុប្បន្ននឹងគឺរូបធម៌និងនាមធម៌ឲ្យតែមានបញ្ញាឃើញរូបធម៌និង នាមធัวហ្នឹងបច្ចុប្បន្នហ្នឹងមិនមែនជាខ្លួនយើងលះបង់នៅតណ្ហានឹងទិដ្ឋិនឹងក្នុងបច្ចុប្បន្ននឹងទៅតណ្ហានឹងទិដ្ឋិទៅរកអតីតៈនឹងក៏មិនមានតណ្ហានឹងទិដ្ឋិទៅរកអនាគតនឹងក៏មិនមានបើបច្ចុប្បន្នមិនមានយើងហើយតើយើងអាល័យអតីតៈនឹងហួងហែងទុកឲ្យអ្នកណា នឹងឯងមើលមើលទៅតាមពិតអតីតនឹងមិនបានមកបន្ទុះសរាយអីឲ្យយើងកើតទុកទេដែលយើងតែងតែកើតទុកមិនសុខចិត្តឈឺឆ្អិតចុកចាប់ក្នុងដើមទ្រូងនឹងដោយសារចិត្តតែសមុទ្ឋានរូបវាមានចិត្តជាសមុទ្ឋាន វាអាចឲ្យឲ្យឈឺទ្រូងទៀតដោយសារចិត្តនឹង នឹងឯងចិត្តនឹងវាកម្មយកអារម្មណ៍ជាអតីតតាមពិត អតីតនឹងវាកន្លងទៅហើយតែដោយសារការដែលយើងនឹកទៅដល់អតីតនឹងមិនបានល្អមិនហាមិនឲ្យដឹងរឿងអតីតទេប៉ុន្តែអាការដឹងរបស់យើងវាដោយតណ្ហានិងទិដ្ឋិវាហួងហែងវាដូចជាដាក់គុកខ្លួនឯងក្នុងអតីតអញ្ចឹងមិនព្រមឲ្យអតីតនឹងជាសេចក្តីពិត ដែលជាអតីតាធម្មាអ្វីដែលកន្លងទៅគឺត្រឹមត្រូវណាស់វានៅក្នុងអតីតនឹងឯងនឹងឯងអញ្ចឹងគឺថាចំពោះ ការដែលពុទ្ធបរិស័ទអាចដោះស្រាយបានមិនចាំបាច់ខ្វាយខ្វល់អាល័យអតីតក្នុងរឿងអីរឿងអីហ្នឹងគឺមកអំពីបច្ចុប្បន្នហ្នឹងវាអត់មានយើងហើយស្រេចឥឡូវហ្នឹងរូបធម៌ដែលយើងកំពុងរស់នៅហ្នឹងដូចសាកសពអញ្ចឹងអត់មានដឹងអីទាំងអស់កំពុងតែនៅរស់ហ្នឹងចឹងហើយវាមានវត្ថុរូបភ្នែកជាជាមោះអណ្ដាតកាយហតិយវត្ថុជាទីអាស្រ័យនៃចិត្ត អញ្ចឹងគឺថាចិត្តដែលដឹងអារម្មណ៍នឹងមានជាប្រគុណចាស់អីចិត្តអីក៏បានដែរចិត្តតានុបស្សនាទេពឋានកើតឡើងវាមិនមែនជាខ្លួនយើងស្រេចក្នុងការដែលដឹងអារម្មណ៍ហ្នឹងហើយអបេតវិញ្ញាណណោ និរដ្ឋថੰវៈកលឹងករាំងបើវិញ្ញាណនឹងប្រះទៅអានឹងគឺដូចអង្កត់អស់ទៅហើយអញ្ចឹងអាការដែលវិញ្ញាណមិនតាន់ប្រះនឹងវានៅតែវិញ្ញាណនឹងសពថ្ងៃនឹងវិញ្ញាណអីក៏បានដែរអត់ប្រព្រឹត្តទៅដើម្បីវិញ្ញាណនេះវិញ្ញាណនោះសម្រាប់យើងទេឲ្យតែវិញ្ញាណនឹងមិនមែនជាយើងគឺបានហ្មងចឹងគុណចាស់យត្តញោមលោកទេវអាយដំ ពុទ្ធបរិស័ទគឺសំខាន់ណាស់ព្រះអង្គសម្ដែងបច្ចុប្បន្នញ្ញយោធម្មំតដ្ឋតដ្ឋវិបស្សតិហ្នឹងនៅក្នុងបៃដកលេខ28ដល់34ប្រសូតខាងដើមហ្នឹងមានពពុទ្ធិកាសម្ដែងហ្នឹងក្នុងមជ្ឈិមនិកាយឧបរិបណ្ណាសកៈបៃដកលេខ28ហ្នឹង គឺថាមាន បញ្ញា ដឹងធัวជាបច្ចុប្បន្នហើយអសង្ហិរੰងអសង្កបាំងមិនរសេមរសាមិនញាប់ញួរដោយសក្កាយតិថិឃើញទេគឺថាវាអត់មានយើងក្នុងបច្ចុប្បន្ននឹងតែហើយហើយយើង នឹងខឹមយកអនាគតមកឲ្យអ្នកណាទៀតជោគជ័យវានៅត្រឹមតែថាយើងអត់ត្រូវការអ្វីទៀតទេពីព្រោះអាត្រូវការវាដល់តែមានយើងជាអ្នកបានហើយបើមានតែនាមរូបហ្នឹងគ្រប់គ្រាន់ត្រឹមនាមរូបដែលកើតហើយនឹងរលត់ទៅវិញអត់ចាំបាច់ត្រូវការអ្វីពីលោកនេះអញ្ចឹងកន្លែងនឹងឯងដែលព្រះអង្គសម្ដែងថាកប់បីចម្រើនឲ្យបានរឿយរឿយទៅ បណៈក៏បីចម្រើនត្រង់ដែលថាអសង្ហិរੰអសង្កប៉ੰងតាំងវិទ្ធាមនុព្រួអយេគឺថាចម្រើនឲ្យបានរឿយរឿយនៅវិបស្សនានឹងទៅរហូតដល់ទៅ សម្រាប់លោកកតរៈទៅ ចូលកម្មផលសមាបត្តិមានព្រះនិព្វានជាអារម្មណ៍ដែលជាលោកកតរៈសុខនឹងឯងអរណាស់គឺថាកាលណា បើមិនមានយើងក្នុងខណៈនេះហើយបច្ចុប្បន្ននឹងមានតែរូបធัวនិងនាមធัว ប្រកបច្បាស់នៅវិសេសលក្ខណៈនីមួយៗមួយនិងសាមញ្ញលក្ខណៈអនិច្ចំទុក្ខអនត្តាក៏ណាគឺណត្រៃលក្ខណញាណទាំងដូចឈ្មោះវត្តយើងនៅចិត្តនឹងចឹងគឺថាវិបស្សនាញាណដែលបានដឹងអនិច្ចំទុក្ខអនត្តាហ្នឹងគឺជីវិតគ្រប់ព្រះអង្គគ្រប់គ្នានឹងឯង អញ្ចឹងគឺថាដោះស្រាយរឿងអីក៏បានដែរត្រូវធ្វើទានធ្វើទានត្រូវឲ្យអភ័យឲ្យអភ័យត្រូវមេត្តាករុណាត្រូវសម្បថៈត្រូវវិបស្សនា ដោយអត់មានហួងហែងត្រូវការអ្វីសម្រាប់ខ្លួនឯងនឹងគឺថាដោះស្រាយស្រួលណាស់ទៅជាមលុបដ៏ប្រសើរដូចដើមឈើអញ្ចឹង គឺថានៅហាលក្តៅហាលខ្យល់អីប៉ុន្តែឲ្យ មកលុបគេឲ្យមេឃឲ្យស្លឹកគេឲ្យផ្លែឲ្យផ្កាគេឲ្យដើមគេទៀតខ្លួនឯងស្លាប់ទៅហើយក៏នៅ ជាប្រយោជន៍ដល់មនុស្សទៀតហើយហ្នឹងគឺព្រះអរិយបុគ្គលដោយព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអរិយសង្ឃអីអីមកអញ្ចឹងគឺថាជាទីពឹងជាគ្រឿងជ្រក់ក្រៃលែងណាស់យើងសុំជ្រក់នៅក្រោមមលុបនៃពពុទ្ធជ្រក់ក្រោមមលុបពធជ្រក់នៅក្រោមមលុបនៃប្រសង់នឹងឯងអញ្ចឹងគឺពពុទ្ធព្រះអង្គទ្រង់បានប្រកាសសម្ដែងរំលឹក ឲ្យពុទ្ធបរិស័ទយើងព្យាយាមក្នុងថ្ងៃនេះឯងអច្ចេវកិច្ចមាតបੰងកោជាញាមរណងសវេណេណូសង្ករន្តេនៈមហាសេនេនមជ្ឈនាគឺថាព្យាយាម ដើម្បីឲ្យឃើញច្បាស់នៅធัวជាបច្ចុប្បន្ននឹងឯងលះ បានណានៅសេចក្តីខ្វាយខ្វល់រវល់គ្រប់រឿងទាំងអស់ព្រោះក្នុងលោកនេះវាគ្មានសត្រូវណាធំជាងអាអញនិងរបស់អញនេះទេដែលធ្វើឲ្យសត្វលោក ម្នាក់ម្នាក់គឺថាខ្វល់ទៅតែមកទៀតខ្វល់នឹងរឿងអញនេះឯងអាហ្នឹងឯងជាសត្រូវដែលធ្វើឲ្យសត្វលោកនឹងខ្វាយខ្វល់ក្នុងជីវិតស្របគ្រប់ទាំងអស់ឆ្លោះប្រកែកតោះតេងនឹងណានាណាអីវិញវាន់ស្របគ្រប់មកពីអញនិងរបស់អញហ្នឹង នឹងឯងអានឹងសត្រូវធំជាងគេកាចជាងគេសម្រាប់ជីវិតរបស់យើងដល់ទៅការព្យាយាមឃើញនាមរូបទៅវាកំចាត់បងនៅអាសត្រូវនឹងបាន ទៅរស់នៅសុខស្ងប់សន្តិភាពក្នុងជីវិតនឹងទៅតែម្ដងទៀតប៉ុន្តែព្រះអង្គរំលឹកថាថ្ងៃហ្នឹងណាពីព្រោះអត់មាននរណាដឹងថាតល់តែស្អែកបានស្លាប់ទេនឹងឯងគឺថាប្រឹងប្រែងព្យាយាមក្នុងថ្ងៃហ្នឹងទៅអេវាំងវិហេរិមាតាប៉ឹង អហរតមតន្តិតាំងតាំងវេផតេករតោតេសន្តោអចិខតេមុនីតេគឺ អ្នកប្រាជ្ញមនីនឹងឯងដែលជាអ្នកស្ងប់រងាប់នៅបាបសន្តោនឹងអចិគតេនឹងបានសម្ដែងប្រាប់ថាណែអេវ៉ាំងវិហារមាតាពឹងអ្នកដែលមានវិហារធัวរស់នៅដើម្បីជាយាមដុតនៅបាបអញ្ចឹងហើយនឹងដែលជាអ្នក មានការមិនខ្ជិលច្រអូសអស់ថ្ងៃនឹងយប់អាហោរតមតន្តិតាំងនេះអតន្តិតាំងគឺអត់ខ្ជិលទេអត់ខ្ជិលទេគឺថាត្រូវគ្នានឹងតបៈធัวដែលប្រព្រឹត្តដីជាយាមនឹងអស់យប់នឹងថ្ងៃនឹងទៅគឺអ្នកប្រាជ្ញនឹងលោកហៅបកុលដែលមានវិហេរធัวនៅអញ្ចឹងដែលជាអ្នកមានជាយាមដប់នៅកិលេសមិនខ្ជិលច្រអូសអស់ថ្ងៃនឹងយប់នឹងឯងថា តាំងវេផតទេករតោតេជាអ្នកមានរាត្រីមួយដ៏ចម្រើនគឺជាអ្នកដែលរស់នៅដោយវិបស្សនា ដើម្បីបានសម្រេចនៅមគ្គញាណដែលប្រកបដោយអរិយមគ្គទៅកាន់ព្រះនិព្វានអស់មានបញ្ហាអត់មានទុក្ខកង្វល់ដោយការរំលត់នៅកិលេសហើយក៏អស់មានវត្តសង្សារដែលជាភារៈដើម្បីនឹងរវល់តទៅទៀត ដូចជាការជារោគអញ្ចឹងដែលយើងដែលយើងឈឺយើងប្រើថ្នាំមិនមែនយើងមកអសបាយរីករាយនឹងថ្នាំបង្អួតបង្អត់ថ្នាំដាក់គ្នាយើងមានច្រើនប៉ុណ្ណេះប៉ុណ្ណោះឲ្យទៅមើងងាយអ្នកដែលអត់មានថ្នាំទាំងដែលអ្នកនោះជាទៅទៀតដូច ព្រះសង្ឃដែលគង់នៅក្នុងពភ្នោះក្តីគឺក្រៃលែងណាស់រហូតដល់ទៅព្រះអរហន្តរហូតដល់ទៅព្រះនិព្វានទាំងនឹងមានចាំបាច់ត្រូវការសម្បត្តិក្នុងលោកអីពីព្រោះលោកប្រតិបត្តិជារោគជារោគរហូតដល់ទៅព្រះអរហន្តដល់ទៅព្រះនិព្វានមិនមានបញ្ញខណ្ឌទៅទៀតអញ្ចឹងមិនមែនយើងមកប្រើប្រាស់ឆ្នាំនឹងបង្អួតបង្អត់ឆ្នាំគ្នាទេដើម្បីជាទេតើយ៉ាងណាមិញសម្បត្តិក្នុងលោកនឹងទុកដូចជាឆ្នាំតែប៉ុណ្្នឹងទេប៉ុន្តែឆ្នាំនឹងត្រូវផ្សំជាមួយព្រះមច្ចរិយធัวនេះដែលប្រសង់គង់នៅក្នុងពភ្នោះនេះនឹងឯងព្រះម ចរិយធัวអប់រំចម្រើនអរិយមគ្គហ្នឹងដើម្បីឲ្យជារោគគឺកិលេសហើយការជារោគហ្នឹងគឺព្រះនិព្វានហ្នឹងតែម្ដងដោយសារឧបាទិសេសនិព្វាននិងអនុបាទិសេសនិព្វានអញ្ចឹងពុទ្ធបរិស័ទយើងកុំវង្វេងវង្វាន់ជាមួយនឹងរបស់ក្នុងលោកអាហ្នឹងយើងចាត់ទុកថាជាជាឆ្នាំតែប៉ុណ្ណឹងប៉ុន្តែត្រូវផ្សំជាមួយនឹងទានសិលភាវនាសិលសមាធិបញ្ញាផង គឺថាយើង ប្រើឆ្នាំដើម្បីជារោគ នឹងឲ្យឲ្យច្បាស់លាស់អញ្ចឹងឯការជារោគនឹងគឺ ព្រះនិព្វាន ទាំងសូមអនុមោទនាអញ្ចឹងខ្ញុំកណាចូលរួមជាធម្មទានក្នុងពិធីបំណឹងប៉ុណ្ណឹងរតនាផតេករតសោតជាចុងក្រោយដើម្បី បាន ជាទីរីករាយជ្រះថ្លាហើយចំពោះបញ្ហាអឺ ទីដល់ម៉ោងចិនរាប់បាតប្រសង់120អង្គលើម៉ោង10ជាងតិចហើយណាមិនមិនអីទេសំណួរបាសិកាសេនសរងចិនមានបញ្ហាសាកសួរប៉ុណ្ណាហ្នឹងហើយចាំថ្ងៃក្រោយទៀតទេណាហួសម៉ោងណាទៀតណាទៅណាហ្នឹងហើយអ្នកអូនឯងຕົកមើលថ្ងៃណាទៅត្រៃលក្ខណាញៀនមានទេថ្ងៃណាមានទេមុនចូលភាសានេះអត់មានទេមានដែរ ណាណាហ្នឹងហើយចាំណែខ្ញុំណាឆ្លើយពីណាឡោបងាកហ្នឹងមកណាហើយចាំចាំបើកវិទ្យុស្ដាប់ណាកណាហ្នឹងហើយចាំបើកវិទ្យុស្ដាប់ប្រាក់បុជាពធមាននេះ454,000ណាកណាហើយហើយណែនេះបុជាពធទៀតដោយ អាយឧត្តមហាសរ៉េតនិងលោកជំទាវច្រឹកសរិនចឹងប៉ុណ្ណាហើយលោកជំទាវច្រឹកឡាយ11ម៉ឺនរៀលសាធុសាធុចឹងប៉ុណ្ណាហើយណែនេះពុទ្ធបរិស័ទពីភ្នំពេញមក144,000ទៀតប៉ុណ្ណាហ្នឹងហើយ អីណាបាន25ហើយនឹង45 70ម៉ឺនហើយណាហើយនេះបាសក់ហងចន្ទរិននិងបាសិកាដួងរវី20ដុល្លារហើយនឹងចូលកំរាលប្រសង់10ទៀតប៉ុណ្ណាហ្នឹងហើយហើយណាបាសិកាចន្ទផាណានឹងបត់10ម៉ឺនទៀតពេញ88ហើយណានេះណាឯកឧត្តម នីណៃណៃលន់ណាណាណៃលន់នឹងលោកទេវមេស៊ីវថា20ម៉ឺនរៀលទៀតកណាអញ្ចឹងបាន ជាងមួយលានណាច្រើនណាស់ហើយសមណៈនិស្សិតសមណៈសិស្សកំពុងសិក្សាព្រះប្រយ័តភាសាបាលីបឋមសិក្សានុវិទ្យាល័យផ្នែកពុទ្ធកៈបុជាពធัว 50ម៉ឺនទៀតច្រើនណាស់វត្តសីហមនីរតនារាមបានសម្បើមកគាត់ណាហើយនេះបុជាពធัว34000ទៀតគាត់ណាអញ្ចឹងបាន160ម៉ឺនទាំងដោយក្តី ជ្រះថ្លាហ្នឹងច្រើនណាស់អញ្ចឹងខ្ញុំកណាចូលរួមបំពេញបន្ថែម30ម៉ឺនទៀតទៅដោយកណាដោយក្តីជ្រះថ្លាដើម្បីបានទុកដាក់ក្នុងទីវត្ត តាមដែលកណ្ណាគុណចាស់ព្រះអង្គហើយនឹងលោកគ្រូចារណកម្មការចាត់ចែងបន្តទៅចោះដើម្បីបានជាប្រយោជន៍ដីសុខដីចម្រើនដល់ពុទ្ធបរិស័ទទូទាំងខេត្តតកែវព្រមទាំងប្រជាជាណាចក្រកម្ពុជា ព្រមទាំងសពសត្វទាំងអទាំងដែលប្រាថ្នានៅសេចក្តីសុខក៏សូមឲ្យបាននៅសេចក្តីសុខដោយគុណានុភាព នៃបុណ្យកុសលនេះឯងសូមអនុមោទនា